9សញ្ញាប្រាប់ថាកូននៅក្នុងផ្ទៃរបស់អ្នកជាកូនស្រីតើសញ្ញាអ្វីខ្លះអាចឲ្យដឹងថាអ្នកកំពុងតែមានកូនស្រីនៅពេលមានផ្ទៃពោះឪពុកម្ដាយគ្រប់រូបប្រហែលជាអន្ទះសាចង់ដឹងភេទរបស់កូនហើយ ការដែលមានផ្ទៃពោះភ្លាមភ្លាមយើងមិនអាច មើលដឹងនោះឡើយទោះជាទៅអេកូក៏មើលមិនដឹងដែរតែយើងអាចសម្គាល់ដឹងថាអ្នកមានកូនស្រីបានតាមរយៈរសញ្ញាមួយចំនួនដូចជា1 ភាកច្រើនអ្នកម្ដាយចូលចិត្តគេងផ្អៀងទៅខាងស្ដាំ2អ្នកម្ដាយចូលចិត្តញ៉ាំរបស់ផ្អែមផ្អែមដូចជាបង្អែមការ៉េមឬស្ករសូកូឡាជាដើម3ចង្វាក់បេះដូងរបស់ទារកនៅក្នុងផ្ទៃលូតតិចជា150ដងក្នុង1នាទី4ទំហំសូដនផ្នែកខាងឆ្វេងធំជាងខាងស្ដាំ5ពេលបត់ជើងតូចអ្នកឃើញ ទឹកនោមរបស់អ្នកមានភាពល្អជាងធម្មតា 6ចេះតែចង់តុបតែងខ្លួនអៀនច្រើននិងចូលចិត្តភាពស្ងប់ស្ងាត់7អ្នកម្ដាយជ្រុះសក់ច្រើនរហូតមើលខ្លួនឯងលែងចង់ស្គាល់8ពោះមានទំហំមូលល្អមិនធ្លាក់មកក្រោម9ក្បាលពោះលេចមិនទាត់ខ្មៅមួយឆ្នូតអូសតាំងពីចុងដង្ហើមទៅដល់ក្រោមសិតទោះជាយ៉ាងណាសញ្ញាមួយចំនួននេះមិនច្បាស់រហូតដល់100%នោះទេ